ពូដោយើងយប់មិញដល់ពេលចាញ់គេ5-0មិនលេងអាអាចុនទេអាកាទីចុននេះឥឡូវ17របស់អាលីវភូល3ជើងគិតមើលទាត់ទាត់មនុស្សមិនទាត់បាល់ទេអឺតបិតតពូអ្នកគ្រប់គ្រងរបស់ពូដោប៉ុន្តែក៏ពូមិនពេញចិត្តហើយក៏មិនមិនមិនមិនមិនគ្រប់គ្រងចំពោះសកម្មភាពរបស់គាត់ដែរព្រោះធម្មតាការចាញ់គឺយើងទទួលស្គាល់មិនតែប្រើហិង្សានឹងយើងយើងទទួលស្គាល់ដែរអូធ្វើបងត្រឹមត្រូវទាត់វា មិនអញ្ចឹងទេព្រោះកម្រិតកីឡាករពិភពលោកគឺយើងអាចតែយល់ច្បាស់បំផុតចំពោះច្បាប់បាល់ទាត់គេហៅថា rule of the game តែយុគមិញគាត់ធ្វើនឹងវាលើសហើយវាលើសហើយបកខ្សែការពារពូអត់អត់នេះបកខ្សែការពារពូអត់អត់គិតថាវាលើសហើយបកខ្សែការពារទម្លាប់បកខ្សែការពារគឺលេងចឹងវាត្រូវហើយខ្សែការពារទៅតែកាត់ទៅឆេឆាដូចពេពេដូចរ៉ាម៉ូសតែបើចំពោះគាត់វាមិនអាចដល់ថ្នាក់ណាទៅបារអារម្មណ៍ឈួលទៅដល់ថ្នាក់ទាត់គ្នាចឹងទេ ចុះគិតមើលបាល់នឹងមនុស្សឲ្យកម្លាំងជើងគាត់ទីបឹបបឹបបឹបបឹបដោយទាត់បាល់សាក់ហើយហើយពូនិយាយបាល់យំមិញក៏ពូប្រាប់ឲ្យថាបងកុំធ្វើអញ្ចឹងធ្វើអញ្ចឹងអត់ត្រូវទេបងខ្ញុំអត់គ្រប់ត្រូលទេលេងបាល់ផ្ទប់ជាមួយមនុស្សបឹបបឹបបឹបបឹបយប់មិញចង់វាយគ្នាទៀតតែយប់មិញនៅពេលដែលមានរឿងឃើញកីឡាកររបស់មែនយូម្នាក់គាត់ដែលមកអន្តរាគមរ៉ូណាល់ដូគឺលឿនហ្មងអាប្រូណូ អាប្រូណូគាត់ឲ្យឃើញកីឡាកររបស់លីវភូលរត់ចូលស្រប្រូណូទៅហ្មងទៅជាងគេណាទៅជាងវ៉ាន់ដៃទៅជាងកូណាតេទៅជាងហេនដឺសុនតែអានោះលឿនណាអានោះគឺជួយគ្នាហ្មងអត់បានទេប្រូណូឃើញកីឡាករមែនយូផ្សេងទៅចិត្តអត់អត់ហ៊ានចូលទេតែប្រូណូគឺទៅលឿនជាងគេហ្មងអាហ្នឹងប្រូណូចាត់ទុករ៉ូណាល់ដូដូចបងប្រុសចឹងប៉ូលីកាដូចគ្នាហើយក្រុមលេងជាមួយគ្នាទៀតអញ្ចឹងបានថាប្រូណូការពាររ៉ូណាល់ដូណាមិនមែនដោយសារព័ត៌មានថា រ៉ូណាល់ដូមកប្រូណូមិនសប្បាយចិត្តមិនទេប្រូណូគឺចង់លេងមួយរ៉ូណាល់ដូហ្មងគេអត់គិតអញ្ចឹងទេហើយយប់មិញកាតលើងរបស់មែនយូប្រហែល7នាក់យប់មិញកាតលើង7នាក់កាតហុំផលផងបានមួយទៀត8យប់មិញកាតកាតដល់យប់មិញលេងគិតយប់មិញចុះមែនមកលេងឆេឆាយហ្នឹងបើលេងគ្រប់គ្រងអារម្មណ៍លេងបានហើយចាញ់អីដល់កអាវាឲ្យកដោដល់ចេញចាញ់ ចាញ់ស្ពឹកមកឲ្យយប់មិញមានលេខសើចណាដល់ថ្នាក់ពូដូខឹងហើយពូដូឆេឆាយវាអស់ហើយទូបារម្ភលេងបានហើយពូដូក៏កាត់លឿងដែរយប់មិញហើយយប់មិញកីឡាករដែលលេងល្អបំផុតដូចជាសាឡាម៉ូសាឡាសុតហេត្រិក3គ្រាប់ម៉ូសាឡាយប់មិញនិយាយពីល្អល្អមែនមកលីវភូលហើយងាយណាលោកឲ្យសុតតទល់មួយមែនយូសុតសុតសុតហេត្រិកមែនទេវាមិនងាយទេណាអត់ងាយទេ តែសម្រាប់ Liverpool យប់មិញគឺ easy ហ្មងនិយាយទៅ Man U យប់មិញលេងដោយកាក់ក្រុមចឹងចង់ថាកម្រិតស្មើ Norway City ហ្មងអាចទៅលេងចឹងហើយមានអីទៀតមានអីល្អទៀតម្ចាស់ជើងឯក20សម័យប៉ះជាមួយនឹងម្ចាស់ជើងឯក19សម័យនៅ Premier League អា19សម័យលុត5-0ហើយបើសួរថាពូគិតមិនចំពោះ Man U ដេញក្បាលគ្រូចេញទៅនឹងទុករកប្រកាច់ស្អីទៀតដឹកនាំដូច ដឹកនាំចង់មិនមែនចង់គឺអន់ជាលោកគ្រូមេចាណាទៀតដឹកនាំគ្រូមេចាណាគ្រាន់ជួយឲ្យ Nagavel ឈ្នះពៀនសម្ដេចពៀនអីខ្លះតែអូឡេនេះជួយស្អីខ្លះនោះពៀននោះគ្មានមកប៊ីហ្មងយប់មិញក្រោយទៅពីការប្រកួតចប់សពគ្រប់រ៉ូណាល់ដូគាត់បានសរសេរនៅលើបណ្ដាញសង្គម Facebook របស់គាត់គាត់ថាលទ្ធផលយើងត្រូវតែទទួលយកហើយអ្វីដែលយើងគិតបំផុតនោះគឺអ្នកគ្រប់គ្រង អ្នកគ្រប់គ្រងបានផ្ដល់ឲ្យក្រុមគ្រប់បែបយ៉ាងទាំងការឈ្នះការចាញ់អញ្ចឹងជំហានបន្ទាប់គឺយើងគឺក្រុមទាំងមូលគឺត្រូវតែប្រឹងប្រែងដើម្បីរកចំណុចវិជ្ជមានដើម្បីរកភាពជោគជ័យដើម្បីបំពេញចិត្តអ្នកគ្រប់គ្រងពូរ៉ូណាល់ដូគាត់មើលទៅអ្នកគ្រប់គ្រងនោះគឺបាក់ទឹកចិត្តមែនទែនយូមិញ5-0គាត់ក៏លេចទៅមើលអ្នកគ្រប់គ្រងគិតត្រឹមនាទីទី60 65នៅពេលដែលលីវើពូលសុទ្ធគ្រាប់ទី5អ្នកគ្រប់គ្រងដើរចេញអស់ពាក្យកណ្ដាលវិញហ្នឹងអញ្ចឹងគាត់បានន័យថាគាត់អឺលើកទឹកចិត្តក្រុមក៏ដូចជា លើកទឹកចិត្តអរគុណទៅកាន់អ្នកគ្រប់គ្រងរបស់ Man U ហើយ De Gea ក៏ក៏ក៏បានថ្លែងដូចគ្នាចឹងដែរ De Gea ក៏បានអរគុណហើយសម្ដែង ការសោកស្ដាយចំពោះអ្នកគ្រប់គ្រងដូចគ្នាដែរចឹងបានថាយុបមិញការចាញ់ហ្នឹងគឺចាញ់ដ៏អាម៉ាស់បំផុតប្រវត្តិសាស្ត្របាល់ទាត់របស់ Man U ចាញ់សាហាវពេកអានេះគាត់តែជើង ទី1ទេ Man U ត្រូវទៅស៊ូសុកទុក្ខ លីវភូលនៅទឹកដី Anfield ម្ដងទៀតអាហ្នឹងគឺនៅក្នុងក្របខ័ណ្ឌបាល់ទាត់ English Premier League តែសម្រាប់ពានរង្វាន់ផ្សេងយើងអត់ទាន់ដឹងទេបើសិនបើអាចថាងជួបគ្នានៅ UCL អាហ្នឹងក៏ល្អដែរតែនេះគាត់នៅ Premier League ណាជើងទី1នៅទឹកដី Old Trafford Liverpool លុប5-0អញ្ចឹងចាំទៅទៅទៅទៅទៅស៊ូសុកទុក Liverpool វិញនៅ Anfield ហ្នឹងត្រៀមលក្ខណៈឲ្យទៅឲ្យបើថាក្លឹបมันបដិញអូឡេទៀតតម្រងលេខរបស់ Man U អស់ហើយអស់ត្រឹមហ្នឹងហើយអស់ត្រឹមហ្នឹងហើយ វាអត់មានអីត្រូវផ្លាស់ប្ដូរទីទេអា4 2 3 1ហ្នឹងវាមានតែប៉ុណ្្នឹងហើយអឺខ្សែការពាររុញទៅខាងស្ដាំបញ្ជូនឡើងទៅខាងលើកាត់ចូលកដាលតែមកក្បាលចេញទៅខាងក្រៅ4 2 3 1ទម្រង់លេខរបស់ជួបន្ទុះសុតអីមានអីទៀតអាហ្នឹងគឺទម្រង់លេខនៅអ៊ីតាលីគេលេងការពារលេខបាល់ក្រោសបាល់វែងតែបាល់អង់គ្លេសបាល់ប្រយុទ្ធដែលប្រើលបឿនប្រើបច្ចេកទេសគ្រប់បែបគ្រប់យ៉ាងនេះសួរទៅលេខបាល់ក្រោសទៅអី ការពាររបស់យើងក៏ល្អហើយបំរើរបស់យើងក៏មានសពគ្រប់ហើយផលផុកបាក៏ចែកបាល់ច្បាស់ព្រូណូក៏បាញ់បាល់ឲ្យត្រង់បញ្ចប់ទីក៏ល្អល្អហើយរ៉ាស្វឺតសានឆូរ៉ូណាល់ដូសួរថាយកអីទៀតយកមកយកមកយកមកយកមកយកមកយកមកយកមកមិនទៀតហ៎សួរថាទិញអាណាទៀតឬក៏ការពារស្ទើចង់ទិញអាបងទេសបត្តិទៅឬក៏មិនហ៎ឬក៏បំរើវាអត់ចេះសុទ្ធដល់អាបងមិនរតនៈអឺ ឬក៏ប្រយុទ្ធស្ទើចង់ទិញអាប៉ូនស៊ីចន្ទធាទៅទៀតឬក៏យ៉ាងម៉េចនឹងតម្រិញតម្រងលេងតាវាស្អីតែអញសល់ប៉ាអា4 2 3 1នឹងមិនបាច់ចាំតែលេងផ្ទាល់ទេសម្បីតែលេងប៉េះក៏ចាញ់គេដែរអា4 2 3 1នឹងអញមិនដែរលេងសពួកដែរលេងតែអា4 2 3 1នឹងអាប៉េះត្រូវគ្រាប់នេះពូយូមែនយូលេងប៉េះបើថាដាក់4 2 3 1ដល់គេស៊ីទុកហ្មងវាអត់ដឹងថាលេងមិនទេព្រោះរ៉ូណាល់ដូគាត់លេងក៏លេងគាត់ប្រយុទ្ធឆ្វេងស្លាប់ឆ្វេងអញ្ចឹងដល់តែពេលគាត់ដាក់ប្រយុទ្ធទោល speed គាត់94លេងទៅបានន័យថាដូចយូណាដូរ៉ូណាដូទៅចងបងចឹងគេគីភ្ជាប់ហ្នឹងអញ្ចឹងវាអត់មានណាលេងស្លាប់ច្បាស់អញ្ចឹងបានថា4 2 3 1ម៉ែហើយជាក់ស្ដែងឆ្កែសុតបើទៅប៉េះទៀតឆ្កែសុតទៀតចាញ់ទៀតអញ្ចឹងបញ្ចប់កថាការរបស់មែនយូដូរគ្រូចេញទៅកាន់តែឆាប់កាន់តែល្អអញ្ចឹងរឿងមែនយូមានពូមានតែប៉ុណ្្នឹង